រួមលឹករឿងយឺតទាំងពីរអូននឹងបង ពេលវេលាថ្មើរនេះយើងតែងសាសងពាក្យសម្ដីផ្អែមល្ហែមផ្លាស់ប្ដូរផ្ដោផ្ដងមិនគួរណានឹមនួននួនទៅចោលបងចាំបានទេចាំបានទេអូនបានសន្យាអ្វីខ្លាំងចាំបានទេចាំបានទេអនុស្សាវរីយ៍យើងច្រើនណាស់ពីមួយគ្នាពីមួយគ្នាបងចង់ចាំក្នុងខួរយ៉ាងច្បាំងថាស្រឡាញ់ស្រឡាញ់បងក៏គ្មានថ្ងៃដែលអូនបដូរផ្លាំងតែ I love ໄວໄວគ្រប់យ៉ាងវាបានខ្លាចទៅជារឿងអតីត របស់វមិនពីដំបងស្មងនាងលណឲ្យខ្ញុំគិននាងជានារីម្នាក់នៅក្នុងសូបិនខ្ញុំប៉ុន្តែអ្វីៗដែលខ្ញុំស្មានគឺវាខុសពីការប៉ុននាងស្រឡាញ់ទាំងលុយច្រើនជាងទាំងចិនគេទាំងលុយច្រើនជាងទាំងចិនអេអេ យច្រើនជាងទឹងចឹងខ្ញុំដឹងថាខ្ញុំក្រទើបនាងចាក់ចេញទៅខ្ញុំដឹងថាខ្ញុំក្រគ្មានដុល្លារក៏ចិត្តទេបើមានត្រឹមតែចិនស្មងនាងណាគេព្រមនៅសួរទ្រាំលំបាកជាមួយគ្នាដល់ទីបញ្ចំទៅជូនពររូបអូននឹងអ្នកថ្ងៃនោះមានសេចក្តីសុខណាបងមិនចង់ឃើញរូបគេមាននោះត្រូវជឿព្រោះជីវ៉ាសង្ឃឹមថាអូននឹងមិនក្បត់គេដោយរូបបងទៀតណាបើចោចចោះស្គនរឿងរ៉ាវក៏ហល់បិចបោកប្រសាវ៉ា រំលឹករឿងយឺតទាំងពីរអូននិងបង ពេលវេលាថ្មើរនេះយើងតែងសាសងពាក្យសម្ដីផ្អែមល្ហែមផ្លាស់ប្ដូរផ្ដោផ្ដង មិនគួរណានឹមនួននួនទៅចោលបងចាំបានទេចាំបានទេអូនបានសន្យាអ្វីខ្លាំងចាំបានទេចាំបានទេអនុស្សាវរីយ៍យើងច្រើនដឹងពីមួយគ្រាពីមួយគ្រាបងចង់ចាំក្នុងគូយ៉ាងច្បាំងថាស្រឡាញ់ស្រឡាញ់បងក៏គ្មានថ្ងៃដែលអូនបដូរផ្លាំងរំលឹករឿងយឺតទាំងពីរអូននិងបងពេលវេលា ទេអូនបានសន្យាអ្វីខ្លាំងចាំបានទេចាំបានទេអនុស្សាវរីយ៍យើងច្រើនណាស់ពីមួយគ្នាពីមួយគ្នាបងចង់ចាំក្នុងខួរយ៉ាងច្បាស់ថាស្រឡាញ់ស្រឡាញ់បងក៏គ្មានថ្ងៃដែលអូនដូរខ្លាំង